អ្នកជំនាញចោតអាមេរិកថា បានប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន រួមទាំងព័ត៌មាន ដើម្បីជំរុញឲ្យមានចំនួនរវាងរុស្ស៊ីនិងចិនអនុប្រធាន សមាគមមិត្តភាពរុស្ស៊ីចិននិងជាសមាជិកក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ីលោកស៊ឺហ្គីសាណាកេវបានប្រាប់រ៉ឺទ័រថា ទីក្រុងមូស្គូនិងទីក្រុងប៉េកាំងបានជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគទៅវិញទៅមក ក្នុងប៉ុន្មានឆ្នាំថ្មីថ្មីនេះលោកបានពណ៌នាកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរថាមានស្ថិរភាពស្វាហាប់និងគ្រប់គ្រាន់ដោយខ្លួនឯងទាំងស្រុងយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី6ខែកញ្ញាឆ្នាំ2022បានឲ្យដឹងថាថ្លែងនៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok លោកសឺហ្គីសាណាកូវបានបញ្យល់ថា ទំនាក់ទំនងសេដ្ឋកិច្ចរុស្ស៊ីចិនមិនប្រឆាំងនឹងដំណើរការឬគម្រោងអភិវឌ្ឍណាមួយ របស់ប្រចាំប្រទេសនោះទេ យើងកំពុងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងដ៏ល្អរបស់យើងយើងមាន ព្រំប្រទល់ដីវែងបំផុតមួយ ក្នុងពិភពលោក ជាងនេះទៅទៀតលោកសណាកែវបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន រួមទាំងព័ត៌មានផងដែរដើម្បីជំរុញឲ្យមានចំនួនរវាងរុស្ស៊ីនិងចិន ដោយលើកហេតុផលថាប្រទេសទាំងនោះមិនមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចច្រើនទេលោកបានបញ្ជាក់ថាទោះបីជាយ៉ាងណា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះចំណូលពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរបាននឹងកំពុងកើនឡើងពី20ទៅ30%រៀងរាល់ឆ្នាំយោងតាមអ្នកជំនាញរូបនេះគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងពង្រឹង ការវិនិយោគទៅវិញទៅមកកំពុងកើនឡើងជាពិសេសក្នុងវិស័យដូចជាឧស្សាហកម្មទេសចរអវកាសនិងធម្មពលនុយក្លេអ៊ែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។